ធ្លាប់មានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដង ក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កត់ក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នក ស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេង កើតមកកើតក្តីស្រឡាញ់អូនគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងគិតទេថាខ្ញុំនឹងព្រមឲ្យបងតាក់តងជាមួយនឹងមនុស្សស្រីម្នាក់នោះមនុស្សស្អាតហើយមានស្នែងវាពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់មែនទេ ស្រីណាដែលធ្វើឲ្យបងប្រែប្រួលហ៊ានប្រាពាក្យនិយាយបែបនេះដាក់ខ្ញុំបែបនេះ នាងនឹងប្រកាសជាហិចខ្លាំងណាស់ពូកែធ្វើមុខផ្លូវណាស់មែនណាឡែនបានហើយតែនេះទៅដឹងថាកុំបន្តមនុស្សឆ្លាតគេឆ្លាតព្រោះតែមានមនុស្សល្ងងដូចជាយើងនេះអញ្ចឹងមានន័យថាទោះជាពន្យាពេលវេលាក៏ខ្ញុំនៅតែស្លាប់ដដែលមែនទេលោកគ្រូពេទ្យយ៉ាងហោចណាស់អ្នកនាងអាចរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់បានយូរជាងនេះ Thank you. និយាយអញ្ចឹងបងស្រីកូនឈ្មោះអីដែរអគឺគាត់ឈ្មោះអូឲ្យបងសុំទូធ្វើស្អីនឹងយុទ្ធនេះតតែកូនលីនអស់ហើយចឹងមិនហើយកូនអអត់អីទេម៉ាអ៊ំយ៉ាប់ណាស់កូនយុទ្ធនេះធ្វើអីមិនចេះប្រយ័ត្នហ្មង Mm-hmm. ពុកម៉ែខ្ញុំនឹកអ្នកទាំងពីរខ្លាំងណាស់ អ្នកទាំងពីរសុខសប្បាយទេ ហើយដឹងទេថាពេលនេះម៉ាលីនកូនសម្លាញ់របស់ពុកម៉ែគេកំពុងតែមានក្តីសុខខ្លាំងណាស់ កំពុងតែសบายចិត្តមែនទេឡែនក៏សบายចិត្តដូចគ្នាដែលបានឃើញប្អូនមានថ្ងៃនេះអ្នកទាំងពីរសុខសบายទេហើយដឹងទេថាពេលនេះកូនសម្លាញ់របស់ពុកម៉ែកំពុងតែមានក្តីសុខ កំពុងតែសប្បាយចិត្តមែនទេឡានក៏សប្បាយចិត្តដូចគ្នាដែលបានឃើញប្អូនមានថ្ងៃនេះ រងចាំបន្តិចណារងចាំតែបន្តិចទៀតប៉ុណ្ណោះកូននឹងប្រាប់ពេលវេលារបស់កូនឲ្យមានតម្លៃបំផុតសម្រាប់អូនស្រីម្នាក់របស់កូនកូននឹងមិនធ្វើឲ្យពុកម៉ែខកចិត្តនោះទេកូនសំទោស ធ្លាប់ជាកូនមិនល្អកាលពីមុនកូនសំតោកូនសំតោ កូនសុំទោសកូនមិនល្អពុកម៉ែចែកកូនចោល ស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែដដែលតែអ្វីដែលកំពុងតែព្រឺប្រែ គឺក្តីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែលខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដង ក្តីស្រឡាញ់ខ្ញុំនៅដូចដែរពេលវេលាតែយកអ្នកទៅឆ្ងាយម្ដងបាក់បងបានតែខ្ញុំប្រកាសជាសប្បាយចិត្តជាងអ្នកព្រមពេលនេះខ្ញុំមានតែបងម្នាក់គត់អបអរក្តីសុខអ្នកខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ ខ្ញុំត្រូវតែធ្វើឲ្យជីវិតនៃនៃសេះសោកនេះមានតម្លៃបំផុតឯកាមានគ្រប់កន្លែងគ្មានអ្នកទៅស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះបោះជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត បង្កើតអនាគតល្អឲ្យកម្ពុជានៅក្បែរទៅនឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយ ទីផ្ការឲ្យបងបងសប្បាយចិត្តពេលដែលឃើញស្នាមញញឹមរបស់ឯងហើយបើបងត្រូវស្លាប់នៅថ្ងៃស្អែកក៏ដោយការដែលធ្វើឲ្យមានស្នាមញញឹមនៅលើមុខរបស់ឯងគឺជារឿងត្រឹមត្រូវបំផុតដែលបងត្រូវតែធ្វើឲ្យបាន kênh tên này យូរដល់ថ្នាក់នឹងផងឯងម៉ាឡែនជឿទេថាថ្ងៃណាមួយ ប្រកាសជាកេងលោកលោករហូតហើយស្លាប់តែម្ដង អូនដឹងទេថាការជឿជាក់របស់អូន វាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់បងទោះបីពាក្យជឿមួយម៉ាត់នេះអាចសម្រាប់អូននៅថ្ងៃណាមួយមែនទេហេតុអីក៏អូននិយាយបែបនេះមនុស្សស្លាប់ដោយសារតែពាក្យជឿជាក់នេះឯងមិនពិតទេហេតុអីសំបីតែទង្វើមនុស្សក៏អាចសម្លាប់បានដែរ ហើយបងនឹងសម្លាប់បេះដូងរបស់អូនដោយទង្វើស្មោះរបស់បង សន្យាអីព្រោះម៉ាលីននេះមិនចូលចិត្តអ្នកដែលពូកែសន្យាទេតែធ្វើឲ្យឃើញមកថាបងយុទ្ធស្រឡាញ់ម៉ាលីនប៉ិតមិនមែនក្នុងតំណែងដូចមនុស្សស្រី ពីមុនដែលបងយុទ្ធធ្លាប់តាក់ទង បងឡែនអឡូលីននេះបងមិនតាន់ក្រោះពីគេងទៀតទេអូអត់ទេបងតែទៅងូតទឹករួចហើយចុះបងមានអារម្មណ៍ចឹងមិនហើយបានធូរខ្លះនៅបងមានអីកុំអីបងអាចមិនងាយទៅណាចុះអាចផ្ដេសផ្ដាំទេអញ្ចឹងក៏ល្អហើយបងអាចចេញមកក្រៅបន្តិចបានអត់ខ្ញុំចង់ឲ្យបងស្គាល់អនាគតប្អូនថ្លៃរបស់បង ជាពុកជាម៉ែកូនដូចជាម៉ាលីនគ្រាន់តែចង់ឲ្យមនុស្សចាស់ម្នាក់ដែលស្រឡាញ់ម៉ាលីនមិនប្រែមកជួបគូអនាគតចាលីចាំបងណាតិចទៀតជួបគ្នាបាយបាយបាយបាយនេះខោតរបងស្រីតាមែនទេ រៀងដ៏ស្រស់ស្អាតវាលែងជារឿងសំខាន់សម្រាប់មនុស្សដែលចិត្តអស់ពេលវេលារស់ក្នុងលោកនេះដូចជាខ្ញុំទៀតហើយ យើងត្រូវតែបំពេញភារកិច្ចបំពេញមុខមាត់ឲ្យមនុស្សដែលនៅរស់ស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត បង្កើតអនាគតល្អឲ្យកម្ពុជាមុនពេលដែលយើងខ្លាចទៅជាមនុស្សស្លាប់ព្រោះពាក្យថាហួសពេលប្រើប្រាស់បានតែជាមួយនឹងមនុស្សដែលគ្មានដង្ហើមតែប៉ុណ្ណោះ ខ្ញុំធ្លាប់ធ្វើជាស្រីលោកខ្លួនអ្នកណាស៊ូនីកោតតែអញចេះធ្វើទៅរួចយកស្រីលោកខ្លួននេះមកធ្វើជាប្រពន្ធណែម៉ាក់តែឡានជាមនុស្សល្អទេម៉ាក់មនុស្សល្អឯណាដែលគេទៅធ្វើជាស្រីលោកខ្លួនហ្នឹងឯងបើមិនបំពេញតណ្ហាក្រាស់ខ្មឹករបស់នាងនោះទេ យល់អត់ថាខ្ញុំខ្មាស់គេបងក៏មកតាមខ្ញុំទេខ្ញុំឃើញមកបងពេលណាខ្ញុំនឹកឃើញរឿងនៅលើក្រែរបស់បងជាមួយនឹងមនុស្សប្រុសទាំងអស់នោះខ្ញុំខ្ពើមមនុស្សស្រីដែលធ្លាប់ឆ្លងកាត់មនុស្សប្រុសរំអស់ដូចជានាងនេះគ្មានឱកាសបានក្តីស្រឡាញ់ពីនរណាវាជារឿងត្រឹមត្រូវរបស់នាងហើយ ដែលជាស្រីលក់ខ្លួននោះក្តីតែគេនៅមានអារម្មណ៍បែបណាទុំហុំធំធេងគេគេអាចនឹងសុំមកលីងបែកគ្នាដោយសារតែយើងបានទេតែពេលដែលសុំដឹងចេញមកក្រៅគឺពិតជាមិនអាចឲ្យមានរឿងនេះកាត់ឡើងបានជាដាច់ខាតក្តីស្រឡាញ់ឲ្យខ្ញុំមិនបានទេជ្រុលជាលះបងដើម្បីប្អូនត្រូវតែលះបងដល់ទីបំផុតទេ ង់ញ៉ាំសាច់គោដែលបងចូលចិត្តកុំកំងអីអញកំងអីដែលអញចូលចិត្តញ៉ាំធ្វើបាត់ហើយគឺបងមិនបានទៅទេមុននេះមិនបងនៅកន្លែងធ្វើការទៅខលមកប្រាប់ថានាងមានការរវល់បន្ទាន់ចង់ជួបបង នេះបងអត់បានមកពិតមែនណាអឺមិនអីទេបងបានជួបឬមិនជួបវាមិនសំខាន់ទេណា ចាំជួបគ្នានៅថ្ងៃដែលអូនរៀបការក៏បានដែរណា នេះយ៉ាងម៉េចហើយបងស្រីរបស់អូនក៏មកដល់ហើយនៅនេះបងចូលបន្ទប់ទឹកឡើងយូរហើយណាគាត់ប្រាប់ថាគាត់អត់បានមកទេ មិត្តភក្តិគាត់មានការគាត់ទៅរកមិត្តភក្តិគាត់អញ្ចឹងស្ដាយណាស់ដែលគាត់មិនបានមកអត់អីទេចាំជួបគ្នាលើក្រោយក៏បានដែរមនុស្សមាននិស្ស័យគង់តែបានជួបគ្នាទេ តែពេលវេលាខុសគ្នាហើយកលៈទេសៈក៏ផ្សេងគ្នាដែរណា តែយ៉ាងណាក៏បានជួបគ្នាដដែលដែរ បាទហឹមនិយាយអញ្ចឹងអូនកំងអីញ៉ាំហើយនៅបាទមិនតន់កំងអីទេចាំបងកំងឲ្យញ៉ាំ នេះបងចាំថាខ្ញុំចូលចិត្តញ៉ាំអីអត់មនុស្សសំខាន់របស់បង មាន អីដែលត្រូវមិនចាំទោះបីជារឿងតូចតាចក៏ដោយក៏បងត្រូវតែចាំនេះខ្ញុំសំខាន់ក្នុងចិត្តបងដល់ថ្នាក់នឹងផង គឺវាសំខាន់ហើយសំខាន់ខ្លាំងទៀតផងវាជារោគសញ្ញាបង្ហាញថាអ្នកនាងត្រូវតែព្យាបាលជាបន្ទាន់បើមិនចឹងទេតែខ្ញុំចង់ញ៉ាំថ្នាំលោកគ្រូពេទ្យទោះជាថ្នាំច្រើនប៉ុណ្ណាក៏មិនអាចជួយអ្នកនាងបានដែរព្រោះសភាពអ្នកនាងអាចផ្លាស់ប្ដូរច្រើនជាងនេះ តែខ្ញុំពិតជាមាន ការងារសំខាន់ដែលត្រូវធ្វើលោកគ្រូពេទ្យ ទោះបីជាខ្ញុំព្យាបាលពេទ្យនេះថ្ងៃនេះក៏ខ្ញុំគ្មានសង្ឃឹមថានឹងបានរស់ដែរមែនទេ លោកគ្រូពេទ្យព្រៃស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត បង្កើតអនាគតល្អឲ្យកម្ពុជាខ្ញុំចង់ញ៉ាំថ្នាំខ្ញុំដឹងថាខ្ញុំមិនអាច សង្ឃឹមរស់យូរទៀតទេ តែខ្ញុំខ្ញុំពិតជាចាំបាច់ណាស់លោកគ្រូពេទ្យចាត់ទុកថាខ្ញុំសំអងរបស់លោកគ្រូពេទ្យចុះខ្ញុំពិតជាចាំបាច់ត្រូវការញ៉ាំថ្នាំពន្យាពេលមែន ប្រពៃពលីសេសសល់សម្រាប់ខ្ញុំគឺតិចតួចណាស់ខ្ញុំចង់ធ្វើការងារសំខាន់សម្រាប់ជីវិតរបស់ ខ្ញុំរឿងនោះសំខាន់ ជាងជីវិតរបស់អ្នកនាងទៀតមែនទេ ខ្ញុំមិនអាចទៅចោលប្អូនស្រីរបស់ខ្ញុំចាក់ចេញទៅទាំងបែបនេះបាននោះទេអ្វីដែលកំពុងតែព្រួលប្រែ គឺក្តីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរមនុស្សដែលចិត្តលោភធ្វើខ្ញុំគ្រប់ខ្យល់ដកដង្ហើមចង់បានការតបស្នងថាផ្លូវគេនឹងស្លាប់ដូចជាខ្ញុំផ្លាំងបដូរច្រើនដងគួរតែប្រើពេលវេលាដែលនៅសេសសល់របស់ខ្លួនឯង មានតម្លាពេលវេលាតែយកអ្នកទៅឆ្ងាយសម្រាប់មនុស្សដែលជើងស្រឡាញ់ក្តីស្រឡាញ់ត្រូវឲ្យអ្នកផ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុំខ្លួនឯងចូលមកខាងផ្សេងអត់បង្កើតក្តីស្រឡាញ់ឲ្យគេគ្រប់គ្នា តែបែបផ្លេចស្រឡាញ់ខ្លួនឯង ពេលនេះភាពឯកាមានក្រុមកន្លែងគ្មានអ្នកនៅក្បែរទៅនឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយ ខ្ញុំមួយរយៈពេលខ្ញុំពិតជាត្រូវការឯងមួយរយៈពេលទីទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំមិនចង់បានអរគុណដែលឯងជាចំណែកមួយធ្វើឲ្យក្តីស្រមៃចុងក្រោយរបស់ខ្ញុំខ្លាចជាការបដូរច្រើនដងក្តីស្រឡាញ់ខ្ញុំនៅដូចដែរពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ ភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុំខ្លួនឯងចូលមកខាងផ្សេងអត់មកកត់ក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែរភ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅក្បែរ ដឹងខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នក ទៅមកខ្លួនឯងចូលមកខំផ្សេងអត់មកកត់ក្តី អនាគតភរិយារបស់បងពិតជាសាលខ្លាំងណាស់ចង់ដឹងថាពាក្យមួយនេះប្រាប់អស់រយៈពេលប្រហែលឆ្នាំ សម្រាប់អូន គឺវាយូរជាមួយឆ្នាំ យូរជាមួយទស្សវត្សឬក៏មួយសតវត្សឬក៏អាចនិយាយបានថាពេញមួយជីវិតរបស់បងដែលបងមាន សម្រស់របស់មនុស្សស្រីតែងតែប្រែប្រួលចង់ដឹងថានឹងមានមនុស្សប្រុសប្រមាណនេះ ដែលមើលឃើញមនុស្សស្រីស្រស់ស្អាត នៅក្នុងកែភ្នែករបស់គេជារៀងរហូតនោះក៏ព្រោះតែមនុស្សប្រុសម្នាក់នោះសម្លឹងមនុស្សស្រីម្នាក់នឹងតែសម្បកក្រៅចាក់បងយុទ្ធសម្លឹងមកខ្ញុំតែសម្បកក្រៅឬក៏ចេញពីបេះដូងហឹមនេះហេតុអីក៏សួរបងអញ្ចឹង នេះយើងចិត្តរៀបការហើយណាដោយសារតែចិត្តរៀបការនឹងហើយតើបអូនសួរ ព្រោះមិនដឹងថាបងយុទ្ធសម្លឹងមើលលីននៅក្នុងខ្សែភ្នែកបែបណាបាត់ថ្ងៃណាមួយលីនប្រែប្រួលសម្រស់ទៅជាមិនស្អាតកំពេងកំប៉ោងតើបងយុទ្ធនៅស្រឡាញ់លីនពេញបេះដូងនៅក្នុងពេលនេះទេសម្រាប់លីនទោះបីជាប្រែប្រួលយ៉ាងណាក៏ដោយក៏បងយុទ្ធម្នាក់នេះនៅតែស្រឡាញ់លីន ហើយស្រឡាញ់ជារៀងរហូតសម្ដីរបស់បង ឬក៏សម្ដីចេញពីបេះដូងបងនេះគឺ ជាសម្ដីបេះដូងរបស់បង បងស្រីរបស់អូនឈ្មោះម្លែនមែនទេម្លែនត្រូវទេប៉ាត់មែនហើយនេះមិនក៏បងដឹងថាគាត់ឈ្មោះម៉ាឡែនអូអត់អីទេគឺដោយសារតែអូនឈ្មោះម៉ាលីនអញ្ចឹងហើយប្រហែលជាបងស្រីរបស់អូនឈ្មោះម៉ាឡែនហើយប៉ាត់មែនហើយឬក៏ម៉ាឡែន ជាមនុស្សតែមួយมันអាចទេมันអាចជាមនុស្សតែមួយបានទេពិភពលោកនេះมันអាចមូលដល់ថ្នាក់នឹងបានទេបងបាទគិតអីហ្នឹងអូអត់មានអីទេ បងគ្រាន់តែចង់ដឹងថាបងស្រីរបស់អូនគាត់ធ្វើការងារអីហ្នឹងណាជាស្រីផ្កាមី បងស្រីអូនបងឡែនចាគឺបងឡែនម៉ាលីនអូនចោះធ្វើហ្នឹងឡែនហេតុអីក៏មនុស្សស្រីនៅក្នុងរូបថតនេះគឺជាអូន